ពីព្រោះផោះតាំងជាក់ស្ដែងចូលមកដល់រឹបអូសយកដីធ្លីស្រែចម្ការរបស់ខ្មែរក្រមខ្មែរក្រមគឺជាអ្នកមាន ដីធ្លីរដ្ឋវៀតណាមមានណាមានដីធ្លីអ្នកខ្លះមកពីខាងជើងមកអត់មានដីធ្លីមួយដុំផងហ្នឹងគេធ្វើឲ្យយើងដំបងទីយើង មិនចាប់អារម្មណ៍ជា ធំដុំទេខ្ញុំកណាក៏មិនចាប់អារម្មណ៍ដែរ ឥឡូវបានដឹងហើយបានចាប់អារម្មណ៍ធំធេងថាធ្វើឲ្យយើងបាត់បង់ទ្រព្យសម្បត្តិជាមុនសិនចាបាត់បង់សេដ្ឋកិច្ចសិនទេហើយបានគ្រប់គ្រងធ្វើឲ្យកាពះយើងឃ្លានណាបាទដល់កាពះយើងឃ្លានធ្វើអីមិនចេញទេណាអាក្រសួងមហាផ្ទៃនេះព្រោះមហាផ្ទៃនេះវាទារហូតម្លោះហើយត្រូវតែដោះស្រាយបញ្ហាមហាផ្ទៃនឹងដើម្បីចិញ្ចឹមជីវិតរហូត ដល់ទៅអញ្ចឹងទៅមានឱកាសឯណាទៅតស៊ូរឿងរ៉ាវអីផ្សេងទៀតនឹងរឿងសំខាន់ចំណុចដែលខ្ញុំកណាស្វែងយល់គឺថារដ្ឋវៀតណាមនឹងខំប្រឹងធ្វើនយោបាយហ្នឹងហើយមួយវិញទៀតចំណុចដែលគេបំបត្តិសេដ្ឋកិច្ចរបស់យើងមនុស្សយើងតែកណាបាត់បង់ សេដ្ឋកិច្ចយើងត្រូវចំណោះគេ យើងអត់មានអធិបតេយ្យនៅក្នុងខ្លួនទេប៉ុន្តែនិយាយហ្នឹងក៏ចិត្តថាខ្ញុំ ណាក៏លើសូនអ្នកនយោបាយជាច្រើនក៏បាន លើកឡើងភាសាហ្នឹងណាចាអឺក្លៀនខ្លៅហើយធ្វើឲ្យមនុស្សខ្លាចនោះអញ្ចឹងណាបាទបាទហ្នឹងឥឡូវអក្សរវាវាសំឡេងដូចគ្នាប៉ុន្តែពិតក្លៀនសេមួយសខអអឺកខកខងនៅក្នុងអក្សរក្រមរបស់យើងនៅក្នុង ចំពោះអក្សរ3 4ហ្នឹងវា អាចនិយាយចូលគ្នាបាន ប៉ុន្តែខ្ញុំកណាចាប់អារម្មណ៍រឿងនឹងខ្លាំងគឺថាតកណាយើង ខ្វះខាត បញ្ហាសេដ្ឋកិច្ចយើងត្រូវចំណោះឲ្យគេចំណោះសេដ្ឋកិច្ចមនុស្សអត់មានអធិបតេយ្យភាពទេមនុស្សហ្នឹងខ្វះអធិបតេយ្យភាពហ្មងអត់មានម្ចាស់ការ ខ្លួនឯងបានទេគ្រប់គ្រងអីក៏មិនបានដែរធ្វើការសម្រេចចិត្តទៅលើស្អីមួយក៏មិនបានឧទាហរណ៍ទៅធ្វើការឲ្យ ម្ចាស់ក្រុមហ៊ុនមួយ តែកាលណាយើងពឹងពាក់លើសេដ្ឋកិច្ចគេយើងមាន សមត្ថភាពគ្រប់គ្រង ណា ទៅគ្រប់គ្រាន់ណាទៅ សម្រេចកិច្ចការអីទៅធ្វើការសម្រេចចិត្តទៅគ្រឿងអីរឿងអីមួយអត់មានទេ ទៅតែចំណោះឲ្យគេចឹងហ្មងចំណោះទាំងយោបល់ចំណោះទាំងអំណាចចំណោះសពគ្រប់បែបយ៉ាងនឹងសេដ្ឋកិច្ចនឹងវាសំខាន់អញ្ចឹងទេណាចាឥឡូវព្រះអង្គមើលរដ្ឋវៀតណាមខ្វះខាតសេដ្ឋកិច្ចឥឡូវកំពុងខ្វះខាតសេដ្ឋកិច្ចហ្នឹង ម្ល៉េះហើយត្រូវចំណោះអធិបតេយ្យភាពរបស់ក្រមប្រទេសមួយចំនួនដែលគេសម្បូរសេដ្ឋកិច្ចបងឃើញទេមើលទៅទៅគេចាប់បង្ខំឲ្យចូលទៅជាមួយ Human Rights Dialogue ចូលទៅស្ដាប់គេនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្រមប្រទេស EU ទៅស្ដាប់គេនិយាយបញ្ហាសិទ្ធិមនុស្សនៅប្រទេសអូស្ត្រាលីនៅប្រទេសកាណាដានៅប្រទេសសហរដ្ឋអាមេរិកមកពីអីមកពីទៅពឹងពាក់សេដ្ឋកិច្ចនោះលើគេនោះវាចំណោះអញ្ចឹងណា មិនត្រឹមតែយើងឯកជនទេយើងសំបីតែប្រទេសនោះក៏យើងមើលឃើញអញ្ចឹងដែរហើយរដ្ឋវៀតណាមមិនចង់អញ្ចឹងទេប៉ុន្តែអាចទៅដោះស្រាយជាមួយគេឲ្យភូតផប្រឡំប្រឡំគេអញ្ចឹងដើម្បីយកមកបោកប្រាស់ប្រជាពលរដ្ឋរបស់គាត់តទៅទៀតគាត់អាចធ្វើបានគាត់ប្រជាពលរដ្ឋខ្មែរកម្រឃើញធ្វើអញ្ចឹងណាកម្រមានវិធីបោកប្រាស់គេដើម្បីអញ្ចឹងណាអត់ទេយើងវាជាប្រភេទមនុស្សមួយស្មោះត្រង់ ហើយមានអធិបតេយ្យភាព នៅលើខ្លួនជួនកាលអ្នកខ្លះអាចស៊ីអត់ស៊ីឃ្លាននៅផ្ទះមិនទៅចំណោះគេដោយសារតែដើម្បីតែបានហូបបានចុកហើយទៅឲ្យនិយាយតាមគេទៅខ្មែរនឹងអត់ធ្វើចឹងទៀតមានអត់ចឹងទៀតណាអត់អីយើងមិនមានបញ្ហាហ្នឹង យើងមិនមាន បញ្ហាយើងមិនចេះលេបឡប់លេមលើមអីទេភាកច្រើន គឺអត់ចឹងហ្មងម៉ែក្រមនឹងជាពិសេសហើយ ហើយពាក្យគួសំអីណានីមួយហ្នឹងក៏មិនសូវចូលចិត្តប្រើប្រាស់ទៀតពិបាកណាស់ខ្មែរក្រមមានបញ្ហាច្រើនណាស់ឥឡូវអឺខ្ញុំកណាមិនទៅ ផ្លូវនោះឆ្ងាយពេកទេហើយពីព្រោះផ្លូវនោះយើងដឹងថាអឺបងប្អូនខ្មែរក្រមរបស់យើងសិតតយល់ដឹង ខ្ញុំកណាជឿថាមួយរយៈកាលហ្នឹងគាត់យល់ដឹងច្រើនមកពីមានការតំណាក់តំណងគ្នាជាមួយនឹងតាមរយៈเพจរបស់ព្រះអង្គផងហើយបានផ្ញើមកផ្ទាល់ផងឬសូជាមួយនឹងបងប្អូន យើងមួយចំនួនហ្នឹងផងគាត់បានយល់ដឹងអញ្ចឹងយើងចង់សង្កត់ធ្ងន់នៅក្នុង ប្រកាសមាត្រាទី26ហ្នឹងដែលចំណុចទី1លោកគឹមគូវត្តគាត់បានធ្វើអត្ថាធិប្បាយបងអូនតឹងក៏លើកថែមឡើងនេះតើមានចំណុចអីពិសេសទេ ខ្ញុំប្រកូនណា សង្កេតឃើញចឹងគឺថាប្រភពធនធានដែលយើងមាន ឬដែលយើងធ្លាប់កាន់កាប់ឬដែលយើងបានប្រើប្រាស់ឬក៏បានមកជារបៀបប្រពៃណីជារបៀបប្រពៃណីនៅក្នុងទីនេះយើងចង់និយាយថា របៀបរបបភូមិស្រុករបស់យើង ចែកដីគេអកស្រែដំណាំតំណោចអីផ្សេងផ្សេងទៅឲ្យកូនចៅហ្នឹងជារបៀបចាក់ខាត់ចែកជារបៀបប្រពៃណី ឲ្យទៅគ្នាអញ្ចឹងហ៎បងចាថាឲ្យថាជារបៀបមកទៅទេអញ្ចឹងចែកទៅអញ្ចឹងអត់មានក្រដាសស្នាម ទេស្រុកយើង មានណាមានឲ្យមានក្រដាសស្នាមចែកស្រែចែកអីឲ្យកូនសង់ផ្ទះឲ្យកូនឬមួយដាំដើមឈើអីឥឡូវថាឥឡូវដើមដើមដើមណាដែលមានធំអាចទទួលផល ធ្វើជាក្តារឬមួយធ្វើជាអីគ្រាន់គាត់បំបែកអាចធ្វើជាក្តារជាអីបានហ្នឹងគាត់ចែកជារបៀបមកទៅទេអញ្ចឹងបងថាដើមមួយនេះទុកឲ្យកូននេះដើមមួយនេះទុកឲ្យកូននេះ ខ្សែនៅទិសខាងត្បូងទុកឲ្យកូននេះខ្សែជាប់ពកតណាអញ្ចឹងទៅទុកឲ្យកូនមួយណាអញ្ចឹងគ្រាន់តែចែកតគ្នាចាប់ផ្ដើមធ្វើបដោយទៅអត់មានចាំបាច់មានក្រាស់ស្នាមទេយើងពីដើមមកអញ្ចឹងអ្នកឲ្យដីគ្នាថាឥឡូវអ្នកប្រកេនដីវត្តប្រកេនដីស្រែដើម្បីទៅកសាងវត្តចាស់ដូចមួយតំបន់នៅខេត្តលង្ហោនៅយិនឡុងយើងមានបញ្ហាចម្រូងចម្រាសអញ្ចឹងហ៎ ចម្រងចម្រាស់ជាមួយអាជ្ញាធរគាត់ខំប្រឹងទិញដីខ្សែដើម្បីប្រគេនវត្តដើម្បីកសាងវត្តមានមជ្ឈមណ្ឌលវប្បធម៌អាយាធម៌របស់ខ្មែរក្រមយើងហើយគេទៅប្រឡំប្រឡំជាមួយគណៈកម្មការនោះយល់ព្រមគ្នាថាធ្វើយកឲ្យតែ2000ម៉ែត្រការ៉េធ្វើទៅដល់12000ម៉ែត្រការ៉េនោះអញ្ចឹងហើយឥឡូវគាត់ហ៊ានតវ៉ាគាត់ហ៊ានតវ៉ាគាត់ផ្អែកទៅលើ យើងដឹងហើយថាគាត់បានយល់ដឹងអំពីសិទ្ធិសេរីភាពរបស់ជនជាតិដើមរបស់គាត់បានគាត់នាំគ្នាធ្វើអញ្ចឹងពីព្រោះពីដើមមកយើងអត់មានឃើញហេតុផលអីតមកតវ៉ាអញ្ចឹងទេតែឥឡូវយើងចាប់ផ្ដើមមានការការលូកលាន់មកលើបញ្ហាដីធ្លីហើយសកម្មជន ដីធ្លីរបស់យើងក៏បានធ្វើការតវ៉ាទាំងប្រសង់ទាំងពុទ្ធបរិស័ទគេមើលឃើញថាมันប្រកបដី ពីដើមមិញយើងជាមួយអាជ្ញាធរយើងមាន ការញញើតញញើមច្រើនឥឡូវសកម្មភាពបូកផ្សំជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយវាទលំទលាយរដ្ឋអំណាចមានការភ័យខ្លាចដូចបាន លើកយកមកជម្រាបបងប្អូនយើងដែលចូលរួមធ្វើការងារជាមួយនឹងរដ្ឋវៀតណាមបងប្អូនខ្មែរយើងនោះសូមមេត្តាប្រយ័ត្នប្រយែងរឿងកិច្ចការហ្នឹង តែកាលណាបងប្អូនជាប់អន្ទាក់ រឿងនឹងធ្លាប់លើកមកហោហែប៉ុន្តែឥឡូវលើកដដែលដដែលដើម្បីឲ្យបងប្អូនយើងបានស្ដាប់បានឮបានដឹងគ្រប់គ្នាគ្រប់គ្នាហើយដកថយ នៅអេយ៉ាប័តរបស់ខ្លួនថយត្រឡប់មកវិញ ពីព្រោះបើសិននៅជាប់អន្ទាក់ហ្នឹងថ្ងៃមួយនឹងคลายទៅជាប្រភេទមនុស្សមួយ ដែល គេប្រឡែងឲ្យទទួលខុសត្រូវជំនួសគេឲ្យទទួលទោសជំនួសគេទាំងអស់គេនៅតែជួយខ្លួន យើងក៏លេចមើលសកម្មភាព ឆ្លៀនពៀនលោកលុយចូលមកពីដែនដីចម្ប៉ាធ្លាយរហូតមកដល់ដែនដី កម្ពុជាក្រោមយើងពួកគណៈបកកុម្មុយនីសជាច្រើនមេដឹកនាំក្នុងចង្កោមមេដឹកនាំទាំងអស់តពួយតអម្បូគេគ្រប់គ្រងនៅខាងលើទាំងអស់គេឲ្យប្រជាពលរដ្ឋមកស្លាប់ជំនួសគេគេឲ្យប្រជាពលរដ្ឋមកស្លាប់ជំនួសគេគេសឹកចិត្តរហូតទៅដល់គោលនយោបាយរបស់គេ ផ្ដាច់បាយផ្ដាច់ទឹកប្រជាពលរដ្ឋគេមិនអោយប្រជាពលរដ្ឋគេ មានបាយមានទឹកហូបគ្រប់គ្រាន់ទេគេយកអង្គគេយកផលិតផលសពបែបសពយ៉ាងដែលផលិតបាននៅខាងជើងនេះយកមកទិញដូរជាសភាវុធយកមកទិញដូរជាសំណោកមកមកមកមកផ្ដាល់ជាការសោកប៉ាន់ទៅដល់មន្ត្រីពុករលួយមួយចំនួននៅភូមិភាគខាងត្បូងហ្នឹងដើម្បីឲ្យពួកនេះពុលជាមួយអំពើពុករលួយហ្នឹង បានពួកគេបាន ទទួលនៅជ័យណាស់នឹងខ្ញុំកូណាឃើញមានថាអង្គើខូខើហើយប្រៃផ្សៃរបស់របបកុម្មុយនីសសុកចិត្តឲ្យប្រជាប្រិយអត់ឃ្លានណាបើយើងមើលនៅក្នុងសភាពមនុស្សធម៌របៀបខ្មែរខ្មែរធ្វើអញ្ចឹងអត់រួចទេប្រជាប្រដ្ឋខ្មែរធ្វើអញ្ចឹងអត់រួចទេព្រោះអត់នោះហើយខ្ញុំកូណាឃើញថាទឹកចិត្តសប្បុរសទឹកចិត្តមនុស្សធម៌របស់យើងយើងភ្លេចគិតអំពី អឺគណិតឆ្លៀនពៀនរបស់រដ្ឋវៀតណាមនេះនៅតែបំពៀបំពៀនទៅលើប្រជាបរតស្លូតត្រង់ដោយអត់មាន ក្រែងរឯងដោយអត់មានអើពើទៅដល់រឿងអំពើសប្បុរសអីទាំងអស់ហ្នឹងព្រះអង្គក៏លេចមើលប្រសិនបើយើងជាថាអាជ្ញាធរហ្នឹងជាជាជាមនុស្សខ្មែរជាអ្នកគ្រប់គ្រងទឹកដីហ្នឹង ឲ្យជនជាតិខ្មែរក្រមនឹងបែរជាជាប្រជាពលរដ្ឋវៀតណាមវិញខ្មែរក្រមអត់ធ្វើដល់ប៉ុណ្ណឹងទេអត់ធ្វើមកអត់ធ្វើអត់ប្រព្រឹត្តអំពើអញ្ចឹងទៅជិះជាន់ឲ្យទៅរំលោភបំពានទៅឆ្លៀនពៀនរុកទន្ទ្រានទៅដល់វត្តអារាមគេ ទីសក្ការៈបូជារបស់ គេទឹកដីវត្តអារាមនឹងនៅសល់តែតិចតួចសម្រាប់តែខ្មែរក្រមនៅ តែ បន្តឆ្លៀនពៀនដើម្បីឲ្យសាសនឹងរលត់រលាយទៀត បើជាខ្មែរក្រមវិញអត់ធ្វើដល់ឆ្នាំប៉ុណ្ណឹងទេអត់នឹងបកលនៅសេចក្តីសុខសន្តិភាពឲ្យប្រជាពលរដ្ឋនឹងពីព្រោះយើងគិតត្រឡប់មកវិញប្រសិនបើខ្មែរក្រមនឹងមិនមានសប្បុរសធម៌ទេមិនមានការយោគយល់ទេប្រជាពលរដ្ឋវៀតណាមរស់នៅក្នុងទឹកដីនឹងអត់បានទេមកអត់បានទេមកមកមិនបានទេបើសិនណាយើងចង្រៃហើយយើងបដូរផ្ដាច់ ប៉ុន្តែនេះយើងគ្រាន់តែមើលឃើញនៅអង្គើអស់ទាំងហ្នឹងហើយលើក ជាគោលការណ៍យកមកនិយាយថា របៀបដែលសពរសធររបស់ពូជម្បូររបស់យើងយើងត្រូវមានការផ្លាស់ប្ដូរខ្លះផ្លាស់ប្ដូរយ៉ាងម៉េចចំពោះប្រភេទ ហៅថាប្រភេទដូចជា អ្នកដឹកនាំវៀតណាមបើសិនគេ បន្តធ្វើរបៀបនេះគេមិនមានចរិតជាមនុស្សទេគេមានចរិតជាសត្វធាតគេមានចរិតជាពពួកប្រភេទនឹងគេហៅក្រមជនដែលអត់មាន ធម៌មនុស្សនៅក្នុងខ្លួនអត់មានមនុស្សធម៌នៅក្នុងខ្លួនណាបានគេថាអត់មានមនុស្សធម៌នឹងបានន័យថានឹងអត់មានធម៌ជាមនុស្សនៅក្នុងខ្លួនទេ បាទនេះយើងថាអមនុស្សធម៌អំពើប្រេយផ្សៃអំពើមិនដឹងខុសត្រូវរបៀបអ្នកមិនដឹងខុសត្រូវវាមានតែពពួកសត្វដេរិឆានវាមានតែពពួកប្រែទៅវិស័យហើយនឹងក្រុមពពួកអមនុស្សមិនអញ្ចឹងទេបងចាពួកគេនិយាយយើងនិយាយថាអមនុស្សធម៌បានន័យថានេះគឺជាធម៌របស់ពពួកអមនុស្សអ្នកដែលមិនមែនជាមនុស្ស ឬមួយយើងប្រើពាក្យថាគ្មានមនុស្សធម៌បានន័យថាក្រុមនឹងអត់មានធម៌ជាមនុស្សទេហើយតើយើងត្រូវធ្វើម៉េចដើម្បីទប់ទល់ជាមួយអ្នកដែលមិនមែនធម៌ជាមនុស្សគឺត្រូវរកវិធីតបតដេញកម្ចាត់ត្រឡប់ទៅវិញនឹងហើយទប់ទល់ប្រើនៅហៅថាធម៌ដែល កើតឡើងមាននៅក្នុងចង្កោមនៃធម៌ព្រះពុទ្ធសាសនាខ្ញុំគណាឧទាហរណ៍ដូចជាអធិបតធរយោធរដែលធ្វើឲ្យយើងរឹងមាំឲ្យយើង មានស្មារតីធ្វើម៉េចឲ្យយើងមានមានគោលការណ៍ច្បាស់លាស់ដើម្បីទប់ទល់ជាមួយគេនោះយកនៅកិច្ចការអស់ទាំងនោះដើម្បីទៅទប់ទល់ជាមួយគេដើម្បីឲ្យកើតមាននៅ ការរឹងមាំនៅក្នុងខ្លួនហើយទៅចូលទៅឈានទៅចូលទៅដល់ទប់ទល់ជាមួយគេបានតែយើងត្រូវធ្វើម៉េចគឺត្រូវតែឲ្យបានយល់ច្បាស់អំពីចំណុចដែលយើងត្រូវយល់នឹងហើយដើម្បីយកអ្វីទៅទប់ទល់ជាមួយគេយើងត្រូវមានអាវុធរបស់យើងអាវុធរបស់យើងគឺជាឧបករណ៍ដែលយើងកំពុងតែនិយាយនេះឯងសិក្សាចំណុចនេះឲ្យច្បាស់លាស់ ពង្រឹងស្មារតីរបស់ខ្លួនឲ្យរឹងមាំហើយទប់ទល់ដោយដាច់ខាតពីព្រោះពេលនេះជាពេលដែលត្រូវទប់ទល់ដោយដាច់ខាតបើបណ្ដោយឲ្យអស់បន្តិចបន្តួចនឹងទៀតហ៎យើងអត់មានអីទេនឹងคล้ายទៅជាមនុស្សដែលអត់មានផ្ទះសម្បែងហើយរកស៊ីទៅជួលផ្ទះគេនៅហើយតដល់ថ្នាក់ជួលផ្ទះគេនៅ ហើយអស់ហើយអស់លទ្ធភាព ធ្វើអីទាំងអស់តម្រូវ អូនតឹងបានលើព្រះអង្គទៅធ្វើការនៅទីឆ្ងាយម៉ូតូក៏បងលុយជារបៀបណែរំលោះជួលផ្ទះក៏ជួលជារបៀបដូចថាពឹងលើប្រាក់ខែទាំងស្រុង ពេលតែផ្ដាច់ភ្លាមគឺដាច់បាយដាច់ទាំងស្រុងហ្មងតែរយៈពេលប្រហែលថ្ងៃទេបើមិនខ្លាយទៅជាអ្នកដើរសំទៀនទេ វាត្រូវតែដើរប្លន់គេស៊ីហើយបើមិនប្លន់គេស៊ីទេ មានតែដេកស្លាប់នៅផ្ទះមានតែផ្លូវហ្នឹងទេ ដល់ថ្នាក់ទៅហ្នឹងហើយនឹងវាคล้ายទៅជាចលាចលនៅ ក្នុងប្រទេសកើតទូរភិក្សកើតទូរភិក្សដោយ អំពើ លួចប្លន់កັບសម្លាប់គ្នាហើយនឹងអាចកើតមានបើរដ្ឋវៀតណាមបន្តធ្វើរបៀបនេះអាចកើតមានបញ្ហានឹងជាមួយប្រជាជនខ្មែរក្រមប្រសិនបើប្រជាពលរដ្ឋយើង មិននាំគ្នាសម្រុកចេញ ពីកន្លែងដែលគេឃុំឃាំងសម័យកូវីដទេបងណា បើមិនស្លាប់រង្គាលទេប្រជាពលរដ្ឋរបស់យើងមានទៅឆក់ប្លន់គេនឹងឯងហើយបើមិនចឹងទេអត់មានអីរស់ទេពីព្រោះវាអស់លេងទៅហើយបងប្អូននៅខាងពីស្រុកនឹងបញ្ជូនទៅអត់បានម៉ូតូសៅបងរំលោះបើមិនបងរំលោះឲ្យគេជាប្រចាំទេគេថាឥឡូវគេមានតែរឹបអូសយកម៉ូតូនឹងត្រឡប់ទៅវិញហើយអត់មានមធ្យោបាយធ្វើដំណើរអត់មានយានជំនិះ ការងារគ្មានប្រាក់ខែផ្ទះជួលគេទៀតប្រាក់ខែមិនមានបើកទេហើយគេបន្តទាលុយចម្រិតទាលុយរាល់ថ្ងៃ មិនដំបងនៅសល់មាសប្រាក់តិចតួចនាឡិកាលក់ប្រចាំចាយបន្តបន្តក្រោយមកអស់ហើយលក់ចាប់ដើមលក់អាវខោថ្មីថ្មីអស់ពីអាវខោថ្មីថ្មីហើយ វាអស់មធ្យោបាយឯងបើមិនដេកអត់ដើម្បីរងចាំថ្ងៃស្លាប់ទេមានតែឆក់ប្លន់គេមធ្យោបាយមានប៉ុណ្ណឹង ឥឡូវចុងក្រោយនៃជីវិតមនុស្សអញ្ចឹងហើយតើដើម្បីនឹងប្រឆាំងទប់ទល់ជាមួយកំអយអាសភាពការនឹងកើតឡើងមកដល់យើងតើយើងត្រូវធ្វើម៉េចយើងត្រូវប្រើប្រាស់នៅឧបករណ៍ដែលជាច្បាប់នឹងផ្ដល់មកឲ្យយើងត្រូវតតស៊ូដោយដាច់ខាតហើយរឿងនឹងរដ្ឋវៀតណាមមិនអាចប្រកែកបានទេគ្មានអ្នកណាប្រកែកបានទេពីព្រោះផោះតាំងជាក់ស្ដែងចូលមកដល់រឹបអូសយកដីធ្លីស្រែចម្ការរបស់ខ្មែរក្រម ខ្មែរក្រមគឺជាអ្នកមានដីធ្លីរដ្ឋវៀតណាមមានណាមានដីធ្លីអ្នកខ្លះមកពីខាងជើងមកអត់មានដីធ្លីមកដុំផងហ្នឹងហើយឥឡូវខ្លាយទៅជាអ្នកមានដីធ្លីជាមួយយើងមកអំពីរឹបអូសយកដីធ្លីរបស់យើងទៅចែកចាយជាមួយប្រជាពលរដ្ឋគេឲ្យស្មើគ្នាតើឥឡូវយើងចង់ទៀមទាសិទ្ធិនឹងពីដើមមកដែលគេមិននិយាយមកគេប្រាប់ថាយើងអ្នកមានដីស្រែច្រើនត្រូវចែកឲ្យគេដើម្បីរស់នៅជាមួយគ្នា តែឥឡូវប្រជាពលរដ្ឋខ្មែរត្រូវការឲ្យមានសិទ្ធិស្មើគ្នានៅក្នុងការអនុវត្តច្បាប់ទាំងអស់ផងដែរអញ្ចឹងអនុវត្តពីរឿងប្រពៃណីវប្បធម៌របស់យើងខ្ញុំអ្នកឯងមិនអាចមកជិះជាន់យើងខ្ញុំបានទេឲ្យប្រមូលឲ្យរដ្ឋវៀតណាមមកគ្រប់គ្រងនៅវត្តអារាមរបស់ខ្មែរមិនបាន លោកសង្ឃយួនឲ្យមកគ្រប់គ្រងនៅប្រពៃណីវប្បធម៌របស់ខ្មែរវិញបាន នេះគឺជាធនធានដែលគេសេះសល់ឲ្យធនធានជាប្រពៃណីទៀត ឥឡូវធនធានដែលយើងសេះសល់ហ្នឹងហ្នឹងធនធានជារួមរបស់ខ្មែរក្រោមទ្រព្យសម្បត្តិហ្នឹង គឺជាទ្រព្យសម្បត្តិរបស់ខ្មែរក្រោមដែលសេះសល់តែតែចុងក្រោយហ្នឹងទេឲ្យដកខ្លួនថយចេញពីកន្លែងដែលខ្មែរក្រោមនៅសល់ចុងក្រោយហ្នឹងបើមិនចឹងទេអធិការនឹងកើតមានឡើងហើយនៅទឹកដីកម្ពុជាក្រោម100%គេមួយទេរដ្ឋវៀតណាមធួលវៀតហ្នឹងវាមិនកើតមានឡើង ពីព្រោះអានឹងវាមានមកជាហោហាហើយទឹកតាំងវាមានជាហោហាគ្រាន់តែរដ្ឋវៀតណាមមិនចង់ឲ្យយើងคลายទៅជាអ្នកតស៊ូដោយរបៀបហិង្សាហើយក៏គេមិនចង់បង្ហាញឲ្យអន្តរជាតិឃើញថាគេប្រើអំពើខុសខើទេគេចង់រំលាយយើងដោយសន្សំសន្សំដោយយើងសក់ចិត្តដោយយើងសក់ចិត្តទៅធ្វើខ្ញុំបំរើរបស់គេដោយផ្ទាល់ហ្មងគេចង់ទម្លាក់យើងឲ្យคลายទៅជាក្រុមពាក់អាវខ្មៅទាំងអស់ ពួករដ្ឋវៀតណាមនឹងមានសេចក្តីប្រាថ្នាអញ្ចឹងដល់តែពេលយើងធ្លាក់ទៅដល់កម្រិតនោះហើយហើយយើងអស់មានពេលតស៊ូហើយយើងអស់មានលទ្ធភាពដើម្បីតស៊ូតែម្ដងប្រសិនបើប្រជាប្រដ្ឋយើងមិនខំប្រងើពេលនេះទេតែកំតិចបានពុទ្ធសាសនាយើងហើយគឺយើងអស់ផ្លូវហើយអត់មកអស់លីងមកពីព្រោះអស់វប្បធម៌មនុស្សអត់មានតស៊ូអីកើតទៀតទេខ្ញុំកូនណានិយាយលើកឡើងដដែលដដែលរំលឹក ប្រាប់ប្រជាពលរដ្ឋយើងដដែលដដែលឲ្យបានយល់ពីរឿងបញ្ហានឹងឲ្យច្បាស់លាស់យើងបាត់បង់ទឹកដីយើងនៅសល់វប្បធម៌យើងនៅសល់អក្សរសាស្ត្រយើងនៅសល់សម្ដីសម្ដៅសម្លេងជាភាសាខ្មែរយើងយើងអាចនៅមានថ្ងៃយើងទៀមទាសិទ្ធស្វ័យយ័តត្រឡប់មកវិញបានប៉ុន្តែបើគេបំបំបំពៀបំពៀនរំលោភរំលាយពុទ្ធសាសនា រំលាយវប្បធម៌អរិយធម៌របស់យើងហើយយើងគ្មានថ្ងៃតស៊ូរួចទេ តែគេរំលែកវប្បធម៌គឺគេរំលែកគ្រឹះរបស់យើងហើយនេះគឺជាហៅថា last defense នឹងគឺជាលបងអា barrier អា barrier ចុងក្រោយបំផុតគេហៅបន្ទាយចាញ់ចុងក្រោយបំផុតរបស់ខ្មែរក្រមគឺវត្តអារាមហ្នឹងតែអុកឡុកចូលមកកាន់កាប់កន្លែងហ្នឹងបំភ្លេចបំផ្លាញកន្លែងហ្នឹងទៀតឥឡូវមើលប្រអប់មើលមើលចោះមើលឡើងមើលឃើញតែដីវត្តហ្នឹងឯង វាមើលឃើញតែដីវត្តហ្នឹងឯងស្មាទោសខ្ញុំកណានិយាយទៅដូចអក្រក់ស្ដាប់អ្នករស់ស៊ីចង្រៃចង្រៃមួយចំនួនមក ពីប្រទេស ចិនវាកាលខ្ញុំកណានៅទីក្រុងភ្នំពេញវាថាដើរមើលទៅដើរមើលមកមើលឃើញតែកន្លែងដីវត្តកន្លែងត្រូវប៉ាន់មកវាមើលកន្លែងដែលអាចលាយទិញវត្តនឹង អាចធ្វើជាក្រុមហ៊ុនអាចធ្វើជាអាគារចុះឥឡូវទីហៅវត្តណាឡោមវត្តបុទុមព្រះអង្គមើលវត្តលង្កា អាវត្តមហាមន្ត្រីអីហ្នឹងសិតតែមហាវត្តហ្នឹងសិតតែចំកន្លែងត្រូវប៉ាន់ទាំងអស់ឡូវហឹមហើយមើលទៅហើយវាហ៊ានប្រើពាក្យអស់ចឹងចឹងកន្លែងខ្លាញ់ហ៎ណាមនុស្សអស់ចឹងចឹងសិតហ៊ានប្រើពាក្យអស់ចឹងចឹងសិតតែ1ហិកតា5000អ1ម៉ែត្រការ៉េ5000 1ម៉ែត្រការ៉េ7000ឧទាហរណ៍វត្តបទុម1ម៉ែត្រការ៉េមិនស្រួលឡើងដល់10000ដុល្លារឧទាហរណ៍ចឹងហឹមអញ្ចឹង ហើយឥឡូវវត្តខ្មែរយើងឧទាហរណ៍ដូចវត្តឃ្លាំងវត្តព្រេងគួរព្រះអង្គសម័យមើលវត្តចាស់ហើយនៅទីបញ្ជនជនដតីទៀតវានឹងសម្លឹងដីវត្តនឹងក្នុងខែអនាគតនឹងឯងក្នុងខែអនាគតនឹងគឺអញ្ចឹងការរីកចម្រើននឹងវាអញ្ចឹងការរីកចម្រើនវត្ថុអីយើងអញ្ចឹងហើយគេចាប់ផ្ដើមអឺធ្វើឲ្យយើងឥឡូវហ្នឹង ចង់ធ្វើឲ្យយើងនឹងមកคลายទៅជា មនុស្សដែលអត់មានវប្បធម៌នោះត្រឹមត្រូវតែយកទី1បំបែកយើង ចេញបំបែកយើងចេញឲ្យឆ្ងាយទៅពីភូមិស្រុកយុវជនរបស់យើងតើទៅឆ្ងាយពីភូមិស្រុកមានឱកាសឯណា បានបានយល់ដឹងអំពីប្រពៃណីវប្បធម៌របស់យួនអរបស់ខ្មែរយើងខ្លួនឯងហ្នឹងណាទៅឆ្ងាយពីភូមិស្រុកព្រះអង្គសូម្បីតើឱកាសនិយាយ ខ្មែរក៏សឹងតែគ្មានផងបើបានជួបជុំគ្នាជួនកាលមួយសប្តាហ៍បាននិយាយម្ដងអីចឹងទៅ 5ថ្ងៃ6ថ្ងៃនិយាយភាសាយួនបាត់ហើយហើយតើមានអសល់អីទៀតមានឱកាសណារៀនកូនចៅបានរៀនទេអត់ទេ គឺបំបែកហ្នឹងបំបែកឲ្យយើងចេញពីភូមិស្រុកតែកាលណាយើងចេញពីភូមិស្រុកគឺយើងខ្សត់ខ្សោយហើយយើងខ្សត់ខ្សោយចឹងប្រាំបើយើងមិនរួមគ្នាទេ វាមិនខុសអីពីបំបែកសាមគ្គីទេបំបែកនោះឲ្យទៅបំបែកសាមគ្គី ហើយមធ្យោបាយមានតែកន្លែងហ្នឹង គឺថាត្រូវតែខំប្រឹងតស៊ូទៀមទាត្រឡប់មកវិញពីព្រោះមានច្បាប់ទាំងអស់ហើយកន្លែងនេះមែនតែនទៅសិតតែឲ្យយើងទៀមទារបស់ដែលគេយកយើងរបស់យើងទាំងអស់ហ្នឹងនៅក្នុងមាត្រាទី26ហ្នឹងការពារឲ្យយើងទៀមទាត្រឡប់មកវិញប៉ុន្តែអ្វីក៏ដោយត្រូវតែរដ្ឋទាំងអស់ហ្នឹង ដូចប្រសិនតែចូលទៅដល់មាត្រាទី27អាហ្នឹងគេចាប់ដើមនិយាយពីរដ្ឋវិញហើយគេគេប្រាប់រដ្ឋវិញហើយនៅនៅនៅកថាខណ្ឌទីទី3ដូចមាននិយាយពីរដ្ឋដែរបងរដ្ឋទាំងឡាយត្រូវទទួលស្គាល់នឹងការពារតាមផ្លូវច្បាប់គេប្រាប់អញ្ចឹងឲ្យទទួលស្គាល់នឹងការពារតាមផ្លូវច្បាប់ចំពោះដីធ្លីដែនដីនិងប្រភពធនធាននានាការទទួលស្គាល់បែបនេះត្រូវប្រព្រឹត្តទៅដោយគោរពយ៉ាង ត្រឹមត្រូវ ចំពោះទំនៀមទម្លាប់ ណាប្រពៃណីនិងប្រព័ន្ធការកាប់ដីធ្លីរបស់ជនជាតិដើមទាំងអស់ដែលពាក់ព័ន្ធនោះអញ្ចឹងគេផ្ដាំអញ្ចឹងហើយបើបន្តទៀតមានកន្លែងណែនាំរដ្ឋតោះហ្នឹងហើយបើប្រជាពលរដ្ឋយើងអឺដដែលដដែលខ្ញុំកណាអឺចេះតែនិយាយទៅរំលឹកដដែលដដែលមែនទែនការនិយាយដដែលដដែលធ្វើឲ្យចាំជួនកាលប្រសិនណាបើអឺ ប្រជាប្រដ្ឋរបស់យើងជាពិសេសក្មួយក្មួយយុវជនប្រសិនបើមានការធុញទ្រាន់ទេក៏ជារឿងល្អកុំអោយធុញថប់ធុញទ្រាន់ថានិយាយដែលដែលបើបានស្ដាប់ទៅជួនកាលយើងស្ដាប់ដែលដែលទៅធ្វើឲ្យចាំអញ្ចឹងយើងខំប្រឹងរៀនហើយយើងខំប្រឹងតវ៉ាតស៊ូពីព្រោះការតស៊ូនេះវាមានប្រសិទ្ធភាពហេតុអីបានរដ្ឋវៀតណាមអត់ចង់ឲ្យប្រជាប្រដ្ឋខ្មែរក្រមរៀនរឿងហ្នឹង ហេតុអីបានខំប្រឹងណែនាំរហូតទៅដល់ប្រាប់យុវជនណាពិមសិលរាយការណ៍មកព្រះអង្គនោះថាហាមពួកគេមិនអោយមើលណែការផ្សាយសម្លេងរបស់ដៃគុណទូរទស្សន៍ KKCC TV ហាមអញ្ចឹងអមុនដំបូងហាមតសហព័ន្ធទេឥឡូវធ្លាយដល់ហាមដល់ព្រះអង្គបងពីព្រះអង្គបើកម្មវិធី បង្ហាត់បង្រៀនឲ្យយល់ដឹង ហើយខ្ញុំក៏ណាទទួលដឹងថាមានប្រជាពលរដ្ឋយើងបានយល់ដឹងពីបញ្ហាសិទ្ធិជនជាតិដើមហើយនឹងថែមទាំងវប្បធម៌ហើយនឹងវប្បធម៌បតីទៀតដែលផ្សព្វផ្សាយនឹងអំពីឧសំស្របជាមួយនឹងមជ្ឈមណ្ឌលវប្បធម៌ព្រះអង្គផ្សព្វផ្សាយបញ្ហាអស់ហ្នឹងបញ្ហាអស់ហ្នឹងហើយដែលបងប្អូនខំប្រឹងសិក្សាខំប្រឹងយល់ដឹងរដ្ឋវៀតណាមថ្ងៃក្រោយដែលប្រជាពលរដ្ឋបានយល់ដឹងគ្រប់គ្រប់គ្នា រដ្ឋវៀតណាមនឹងធ្លាក់សន្សំសន្សំមកហើយនឹងអោនលំទោនសន្សំសន្សំមិនហ៊ាន ប្រព្រឹត្តបំពៀបំពៀនមកលើយើងទេពីព្រោះមនុស្សអាចប្រហើនកោងកាចបានក៏តលតែសម្បូរមនុស្សល្ងងពន្តែនិយាយអញ្ចឹងក្លៀនខ្លោខ្លាយហ្នឹងហើយវាវាកើតចេញពីអញ្ចឹងតែយើង ខ្វះមហូបអាហារ វាធ្វើឲ្យយើងឃ្លានតែយើងឃ្លានយើងគិតតែពីរបស់ហូបយើងអត់បានពេលឱកាសទៅរៀនសូត្រយើងវាទៅជាខ្វះខាតតម្រេះវិជ្ជាហើយម្យ៉ាងទៀតត្រង់ដូចអាក្រក់ស្រាប់បន្តិចគេហៅខ្លៅខ្លៅនឹងវាវាអន់ថយតម្រេះវិជ្ជានឹងឯងតែអញ្ចឹងទៅតែកណាយើងអន់ថយតម្រេះវិជ្ជាយើងមិនសូវសម្បូរព័ត៌មាន តែយើងមិនសូវសម្បូរព័ត៌មានអំណាចធ្វើម៉េចយើងមានព្រោះអំណាចវាកើតចេញពីព័ត៌មាន ដឹងព័ត៌មានមកអំពីការសិក្សា ដឹងការសិក្សាមកអំពីយើងសម្បូរហូបតែកាលណាយើងសម្បូរហូបបាន យើងមានឱកាសរៀនដូចជាប្រជាពលរដ្ឋខ្មែរលោកសិក្សាច្រើនទៅថាហេតុអីបានដែនដីសណ្ដោទលេមេគង្គក៏ដោយប្រជាណាចក្រកម្ពុជាក៏ដោយប្រជាពលរដ្ឋនឹងងាយម្លេះធូរម្លេះស្រួលម្លេះមកអំពីមនុស្សនឹងក៏សម្បូរពេក ដែនដីដែនដីគឺថាដីល្បប់ទន្លេ មេគង្គហូរចាក់មកប្រជាជាណាចក្រកម្ពុជាព្រះអង្គក៏ដូចជាទន្លេសាបត្រីសាច់នឹងចិញ្ចឹមប្រជាពលរដ្ឋមិនគួរហូបអត់អស់ទេត្រីនឹងគាត់តែត្រីហ្នឹងហើយតំបន់ត្រូពីកាល់គេនិយាយពីយើងថាយករបស់ទៅព្រោះស្រូវផ្លែឈើក្របនានាក្របស្វាយឬមួយដំណាំដើមចេកដើមអីគ្រាន់តែដាក់ទៅដុចដាំចោលចឹងទៅ បាច់ខ្វល់ខ្វាយដោះឯងមកហ្មងហើយបើថាលោកអាចារ្យប៉ាងខាត់ទេគាត់ថា មិនចាំបាច់ថាឥឡូវមានត្រីអីនៅក្នុងពីងព្រោះហើយស្រែកទេគ្រាន់តែដាក់ទឹកដាំហើយទាញឈ្នាងទាញរត់អីទៅរត់ទៅកោយនៅខាងក្រោយផ្ទះបានត្រីមួយឆ្នាំងយកមកស្លបានត្រីមកស្លមកសម្លភ្លាមមកផ្លែទាំងអីមិនចាំបាច់ច្រើនទេសម័យពីដើមបងមិនចាំបាច់និយាយឆ្ងាយទេ ឆ្នាំ1900ថា20ឆ្នាំមុននេះទលេសាទលេសាព្រមួយទលេបាសាក់នេះហ៎ព្រះអង្គគាត់ថារដូវត្រីចោះខែខែ10ខែ11ចុងខែកដឹកនេះហ៎បើថាដាក់នៅអីគេដាក់ដាយដាក់អីហ្នឹងគ្រាន់តែហួសម៉ោងដាក់ហ្នឹងលើកអត់រួចហ្មងបើលើកបាក់អាដងដងដងសទូចហ្នឹងបដ ாய் ម្លោះឲ្យទៅកាត់ប្រឡែងចោលប្រឡែងចោលចងសំណាញ់សាថ្មី នឹងដៅតែចោះហើយទូកកាត់ទលេសាបនឹងគ្រាន់តែលោកដៃដាក់នៅក្នុងទលេអាត្រីលោតចូលនៅក្នុងទូកនឹង2 3ហើយស្រេចត្រីដល់ថ្នាក់ប៉ុណ្ណឹងដល់ទៅវាសម្បូរហូរហៀអញ្ចឹងពេកទៅ មនុស្សមានគំនិត ឆ្នៃប្រឌិតផ្សេងផ្សេងបានអីខ្ញុំក៏ណាថាមនុស្សមានគំនិតឆ្នៃប្រឌិតកសាងប្រទេសមួយឲ្យคล้ายទៅជាអាចារ្យប្រទេសគ្រប់គ្រងមាន សមត្ថភាពពង្រួមពង្រួម ទឹកដីវារាប់ ពាន់ឆ្នាំដែរគ្រាន់តែដល់យើងដំបូលទៅយើងមានបញ្ហាដែរធម្មតាជាការកសាងហើយសង្គ្រាមយើងមានសង្គ្រាមទៅសង្គ្រាមមកវាតែងតែមានសត្រូវច្រើនអញ្ចឹងគេរៀបចំផែនការឆ្លៀនពៀនមកឲ្យយើងមានសេចក្តីសុខសប្បាយសត្រូវទាំងខាងខាងសត្រូវទាំងទាំងស្រុកថៃផងសត្រូវទាំងមកពីខាងកើតហើយមកពីខាងលិចផង ពីដើមលោកខំប្រឹងទប់នៅរបងមួយនៅឯចម្ប៉ាដែរប៉ុន្តែទប់វាអត់ជាប់ជួយទប់របងនឹងវាអត់ជាប់ដាក់អ្នកថែទាំទៅវាអត់ជាប់លោកមិនមែនយល់ទេលោកយល់ដឹងថាដើម្បីថែទាំទឹកដីកម្ពុជាក្រមទៅទប់របងនោះទៅទប់អារបងហៅថាដែនដីតំណប់ដែនដីចម្ប៉ាជាដែនដីតំណប់លហើយលោកទៅ គ្រប់គ្រងនៅដែនដីចម្ប៉ានឹងយ៉ាងហោចណាស់ឲ្យបានដើម្បីធ្វើជាទំនាប់បើមានបញ្ហាអីយើងដោះស្រាយតាន់ពេលវេលាដល់បាក់ទឹកទំនប់ទៅវាចេះហូរមកសំសំមកខាងលិចនោះក៏មានបញ្ហាធ្វើឲ្យយើងមានបញ្ហារហូតដល់សប្តាហ៍ហ្នឹងនឹងបញ្ហាដីធ្លីហ្នឹងចឹងដល់តែអញ្ចឹងចឹងទៅយើងត្រូវគិតទៅយើងត្រូវគិតត្រឡប់មកវិញហើយបើយើងខ្វះសេដ្ឋកិច្ចហើយចំណុចចុងក្រោយហ្នឹង ត្រឡប់ទៅភាសាដើមវិញដែលព្រះអង្គចោតសួរនោះគឺថាបើខ្វះហើយគឺយើងអត់មានលទ្ធភាព មានអត់មានឱកាសដើម្បីទៅសិក្សាទេព្រោះអូស៊ីចេះខ្វះរហូតបានអីអ្នកខ្សត់ទៅព្រះអង្គនិយាយជាមួយបងភិនីអីនេះជាដើមទេណាបាទអ្នកខ្សត់ណាយើងមិនអាចមើលស្រាលទេគាត់មានការងារបើគាត់នៅធ្វើជាប់ចនិចអញ្ចឹងព្រោះហេតុអីបានគាត់រកស៊ីឲ្យមិនគ្រប់មកពីវាខ្វះចំណូលបានតិចពេក អញ្ចឹងមួយថ្ងៃមួយថ្ងៃហ្នឹងកង់ជីវិតរបស់អ្នកខ្វះខាតហ្នឹងគឺវិលជុំរហូតតែពីរឿងបញ្ហាកាពះធ្វើ10ម៉ោងពីដណ្ដប់ម៉ោងហើយនៅតែពិបាករកឲ្យគ្រប់គ្រាន់ហូបទៀតតើមានឱកាសណាត្រូវគិតគូរពីរឿងរៀនសូត្ររឿងអីទៀតអត់ទេដូច្នេះជីវិតរបស់ខ្លួនត្រូវចំណោះគេអញ្ចឹងហ្មងអញ្ចឹងមានតែរឿងតស៊ូទៀមទាឲ្យបានត្រឡប់មកវិញហើយតាន់ពេលយើងនៅមានឱកាស